ទើបបាត់សង្គមផ្ទើបប្រយោជន៍អូយពាក្យហ្នឹងខ្ញុំលឺអស់ហើយស្ភមង្គលខ្ញុំមិនដឹងស្ភមង្គលនៅណាផងហ្នឹងបើអ្វីដែលខ្ញុំទទួលបានពីពួកគាត់បំផ្លាញស្ភមង្គលខ្ញុំអស់ហើយសួស្តីអ្នកនរគ្នាខ្ញុំសេងហួរហើយ yes ខ្ញុំ គឺជា content creator មួយទៀតហ្នឹងគឺខ្ញុំលក់បាយតាមពិតកាត់មកហ្នឹងគឺអាទង្វើដែលនិយាយថាមិនមែនជា ប្រុសសតហ្នឹងគឺមានតាំងក្មេងមកហ្មង តែគាត់ថាយើងមិនដឹងថាអូយើងនឹងធំឡើងឆ្លាញ់ភេទដូចគ្នាយើងមានដឹងណាយើងនៅទូចហ្នឹងពេលដល់អាយុ15 16គាត់ថា15 16ចាប់ដើមមានអារម្មណ៍ថាអូចូលចិត្តនៅផលចូលចិត្តនៅចិត្តនៅផលអាខ្ទើយអាអត់ប្រយោជន៍អាខ្ទើយបាត់សង្គមពួកអាខ្ទើយអត់ប្រយោជន៍ខុសខុសទៀតហើយអូគេនិយាយថាថាយើងធំឡើងយើងទទួលពីអ្នកទាំងហើយពេលយើងចេញសង្គមយើងលឺចឹងទៀតថាអូ ខ្ញុំខ្ញុំខុសហើយត្រូវអត់វាជាកំហុសហ្មងលើពីអ្នកផ្ទះខ្លួនឯងហ្នឹងហើយមានអ្នកដតីណាទៀតលឺលឺមុនគេគឺពីអ្នកផ្ទះខ្លួនឯងតែគាត់ថាអូយម៉ាតូបើខ្ញុំនិយាយចឹងមានអ្នកខាងខ្ញុំអីប៉ុន្តែអានេះអូខេខ្ញុំក៏វាមានអឺអាចនិយាយថា point of view របស់ខ្ញុំមួយដែរខ្ញុំឃើញគេស្រឡាញ់ភេទទុយគ្នាមានអនាគតដែរអឺមូលហេតុដែលខ្ញុំប្រកបអាជីវកម្មគឺអឺនិយាយខ្លីហ្មងអ្នកតែខ្ញុំម៉ាក់ខ្ញុំគាត់ធ្វើម្ហូប បាទខ្ញុំធ្វើម្ហូបឆ្ងាញ់ណាស់អំឡុងពេលខែ5ឆ្នាំ2021ជាមួយនឹងមិត្តភ័ក្ដិខ្ញុំម្នាក់ឈ្មោះ Sel love you ហ្នឹងហើយនិយាយថាបានគាត់ជួយខ្ញុំចែងបានគាត់ជួយទៅថា what it's like to do business យ៉ាងហោចណាស់ខ្ញុំត្រូវចេះខ្ញុំត្រូវចេះអាហ្នឹងយើងចង់ធ្វើវាមើលយើងធ្វើបានអត់ធ្វើបានសម្រាប់ខ្ញុំទៀតជោគជ័យរបស់មនុស្សគឺអត់កំណត់ទៅលើ ភេទទេមានតែតចរិតការតស៊ូនិងការយល់ដឹងឯងដែលអាចកំណត់ឲ្យគាត់បាន ខ្ញុំរកឃើញខ្លួនឯងខ្ញុំជោគជ័យសម្រាប់ការរកឃើញខ្លួនឯងហើយរឿងរកឃើញខ្លួនឯងគឺមិនស្រួលទេ មិនថានរណាគេទាំងអស់ពីណាគេទាំងអស់រឿងរកឃើញខ្លួនឯងគឺមិនស្រួលទេ ហើយពេលដែលយើងរកឃើញខ្លួនឯងគឺយើងសប្បាយថ្លាពីក្នុងហ្មងណាហើយយើងដឹងថាយើងចង់បានអីយើងចូលចិត្តអីសម្រាប់បងបងមានអារម្មណ៍សប្បាយចិត្តសម្រាប់ពួកគាត់បងគិតថាពួកគាត់ក៏អាចនិយាយថាបន្លែងនៅគំនិតដែលគាត់អត់ទទួលស្គាល់កូនគាត់ថាអឺខ្លួនឯង និយាយអីចឹងណាដឹងតែមានតិចជាងមុនបងជឿថា100%ហ្មងអឺបងអត់ហ៊ានធានាទេសួរថាតូចចិត្តអត់យ៉ាតូចចិត្តប៉ុន្តែ បើអត់មានតម្លៃរបស់ពួកគាត់យើងយើងនឹងដែរអូខេខ្ញុំឲ្យជួយអបអរអ្នកដែល come out ហើយម៉ែឪគាត់អត់អីខ្ញុំជួយអបអរតែខ្ញុំណាពេល come out គឺខ្ញុំវេទនាផ្លូវចិត្តខ្ញុំចង់កើតសតិនិយាយមែនណាដល់ពេលខ្ញុំ come out ហើយខ្ញុំអត់ខ្ញុំអត់បន្ទោសនៅការសម្រេចចិត្តរបស់ខ្ញុំទេ បើតាមឡងពេលហ្នឹងគឺវាពិបាកទទួលយកមែនអញ្ចឹងថាគ្រាន់តែ come out ឆាច់គឺមានអារម្មណ៍ថាខ្លួនឯងអស់តម្លៃហ្មងកុំតន់ណា come out បើអត់តន់ ready yes ready ហ្នឹងគឺមិនមែនថាអូ come out ហើយ I be who I am អីហើយណា come out អត់មានជឿជាក់អីណាស់ណាអីអញ្ចឹងទេសម្រាប់ខ្ញុំគាត់ថា come out យើង ready ជាមួយនឹងរឿងដែលយើងនឹងប្រឈមមុខរឿងខ្លះដែលយើងអត់បានគិតដល់តែវាកើតឡើងហើយ specially get your mental ready if you want to come out អឺសម្រាប់មកមកយកឃើញយ៉ាងណាដែរចំពោះ Cosme Beauty ដែលគាត់ប្រពៃមិនក្នុងឆ្នាំនេះក្នុងការជំរុញឲ្យដែរអ្នក Slim Page ដូចគ្នានឹងគាត់ហ៊ានបន្តក្តីសម័យរបស់គាត់អរគុណដែល Cosme បានធ្វើគ្រឿងនឹងឡើងហើយអារម្មណ៍មួយទៀតហ្នឹងគឺធ្វើឲ្យខ្ញុំ ខ្លួនឯងមានអារម្មណ៍ថាពិសេសយ៉ាវាវាមានន័យវាមានន័យសម្រាប់ខ្ញុំ Thank you